រឿងក្នុងលោកហ្នឹងវាអត់មានអីមកមួនចឹងទៅទេណាដែលយើងមកពិចារណាលោកគឺខណ្ឌលោកហ្នឹងដែលយើងតែងតែសម្គាល់ថាខ្លួនឯងហ្នឹងមកមួនឬក៏ថាដោយការសវឹងសវឹងនឹងជាតិកំណើតហ្នឹង ជីវិតមគ្គតោហ្នឹងឬក៏សវឹងនឹងនៅក្មេងយោបនៈមគ្គតោឬក៏សវឹងនឹងវ័យណាហ្នឹងហើយសវឹងនឹងការមិនមានរោគអីអីហ្នឹងវាមានអាសេចក្តីសវឹងហ្នឹងក៏វាដូចថាយកមកជាទីពឹងជាទីអាងសបាយរីករាយអីចឹងអត់មានគិតរត់ទីពឹងគឺការអប់រំចិត្តដើម្បីកម្ចាត់បងនៅ កិលេសក្នុងចិត្តសន្តានបានបានទីពឹងទីពួនណាទៅតាមការអប់រំក្នុងសិលសមាធិបញ្ញាហ្នឹងណាហ្នឹងហើយអាហ្នឹងបានបានទីពឹងណាដែលអាចរួចផុតចាកអំពីទុកទោសនៃវត្តដាក់ហ្នឹងហើយហើយយើងមកសង្ងំរត់ទីពឹងក្នុងវត្តដាក់ហ្នឹងវាអត់មានទេ យើងស្វែងរកភាពមមួនរកភាពទៀងទាត់អីក្នុងโลกហ្នឹងគឺអត់មានទេហ្នឹងឯងវាអត់មានទាំងអត្តាទូខ្លួនយើងដូចទន្សាយអត់ស្នែងឬក៏សេះអត់ស្នែងអញ្ចឹងយើងទៅរស់ស្នែងសេះស្នែងទន្សាយណាយ៉ាងណា អត្តាយើងហ្នឹងវាអត់មានហ្នឹងហើយយើងចេះតែសម្គាល់ថាមានអត្តាហើយក៏ចេះតែរੂអីអីឲ្យថិតថេរទៀងទាត់សម្រាប់ខ្លួនឯងហ្នឹងវាបានតែការខកចិត្តចឹងទៅជួបប្រទេសរឿងរ៉ាវខ្លះក៏ឆ្លោះតោះតេងទៅរឿងខ្លះក៏សោកសៅតែឯងចឹងទៅរឿងក្នុងโลกហ្នឹងហ្នឹងឯងអញ្ចឹងគឺយើងនិយាយពីរឿង វិបត្តិនៅក្នុងโลกហ្នឹងគឺយើងដឹងហើយពធមមិនណែនាំបបួលអីឲ្យយើងមកកើតទុកភ័យព្រួយអីទេហ្នឹងហើយក្រាន់តែសំដែងឲ្យឃើញថាភ័យហ្នឹងវាកើតអំពីអាទីពឹងទីអាងរបស់យើង ណាដោយអំណាចនៃទិដ្ឋិតណ្ហាហ្នឹងណាហ្នឹងវាមានភ័យវាមិនយើងសង្ងំរស់សពអីឬក៏ចិត្តតែប្រឹងប្រែងរស់សពអីទៅបានទេអញ្ចឹងទីពឹងមមមួនពិតប្រកបយើង មាន ពុទ្ធហੰសារណង្ហិឆាមិធម្មហੰសារណង្ហិឆាមិសង្ឃហੰសារណង្ហិឆាមិហើយមានសិល បាទណាបប្រតិបត្តិអប់រំប្រកម្មដ្ឋាន ពិចារណាអត្តភាពនឹងហើយឃើញជាបរមត្តធัวត្រឹមត្រូវគឺថាមានហេតុបានកើតឡើងគឺមានសតិរលឹករឿយរឿយអប់រំញាណគឺសតិកាន់តែកើតច្រើនឡើងញាប់ឡើង ជាប្រកដី គាត់ឲ្យមានញាណដឹងថាអ្វីដែលកើតហ្នឹងវាត្រូវកើតរមែងកើតរមែងមានឲ្យព្រមឲ្យវាសុខចិត្តជាមួយនឹងការពិតហ្នឹងដែលជាសច្ចៈរស់ហ្នឹងដែលដែលយើងព្រមយើងសុខចិត្តហ្នឹងឲ្យចម្រើនឡើងជាក់ស្ដែងខ្លួនឯងគ្រប់រឿងរឿងហ្នឹង វានាំឲ្យយើងតោះចិត្តហើយណាហ្នឹងហើយវាមិនមែនចេះតែជាទីពេញចិត្តអីគ្រប់រឿងឯណាក្នុងโลกហ្នឹងហ៎វាអត់មានរឿងអីឲ្យយើងពេញចិត្តគ្រប់រឿងទេក្នុងโลกហ្នឹងហ៎ព្រោះអាហ្នឹងវានៅលើចិត្តយើងពេញចិត្តនឹងអ្វីអញ្ចឹងទៅវាតាក់តែង ឲ្យមានការតោះចិត្តទៅក្នុងរឿងផ្សេងផ្សេងអញ្ចឹងជាធម្មតានៅលើចិត្តយើងទេរបស់ហ្នឹងអ្នករតីគេពេញចិត្តយល់ណា10អ្នក20អ្នក100អ្នកគេពេញចិត្តតែចិត្តយើងតាក់តែងគិតទៅថាហ្នឹងយើងអត់ពេញចិត្តព្រោះយើងវាមានស្អីដែលពេញចិត្តដតីផ្សេងទៅទៀតណាទាំងដែលអាហ្នឹងយើងធ្លាប់ពេញចិត្តពីមុនមកដែរហ្នឹងហើយ ប៉ុន្តែវាមានការតាក់តែងដោយចិត្តដោយគំនិតហ្នឹងអញ្ចឹងបានសរុបមកថាក្នុងโลกហ្នឹងវាអត់មានអីដែលចិត្តទៅឲ្យយើងពេញចិត្តទៅគ្រប់មុខទេហ្នឹងឯងហើយវាមាន អា ការពេញចិត្តនឹងឯងដែលជាឧបនិស្សយបច្ច័យឲ្យមាន ការតោះចិត្តហ្នឹងការຕົកតោមនោះហ្នឹង អញ្ចឹងគឺក្នុងការដែលយើងមានពធัวបរិបត្តិដើម្បីជាទីពឹងឲ្យចិត្តនឹងបានសេចក្តីសុខហ្នឹងគ្រប់រឿងទាំងអស់ហ្នឹងប៉ុន្តែត្រង់ដែលយើងថែរក្សាចិត្តដោយចំពោះចិត្តខ្លួនយើងហ្នឹងហ្នឹងហើយព្រះអង្គទ្រង់ប្រកាសសម្ដែងហើយតេនហេអត្តនោចិត្តមេវៈ រក្ខាហេតុហ្នឹងអ្នកចូលរក្សាដោយចំពោះនៅចិត្តខ្លួនឯងហ្នឹងសកាទុក្ខាមួយចិត្តងហ្នឹងណាមួយចិត្តន្តិហ្នឹងគេថាអាចរួចផុតចាកទុកចំពោះបានអញ្ចឹងរឿងក្នុងជីវិតយើងវាមានរឿងគេណាច្រើនណាស់យើងចេះតែស្ទុះស្ទាទៅរករឿងដែលឲ្យយើងពេញចិត្ត យើងកិច្ចមិនរួចពីការតោះចិត្តទេព្រោះអាការពេញចិត្តទៅដោយការមិនឆន្ទៈដែលវានាំឲ្យចំណែនអីអីសិតតែអ្នកមានសេចក្តីទុកតែបន្តែយើងអត់ចាប់យកសេចក្តីទុកវត្តដាក់ទុករបស់សត្វមកជាអារម្មណ៍ទេចឹងទៅវាទៅជាចំណែនក្រំតែថាមានបានរបស់អីក្នុងโลกហ្នឹងមានលៀបមានយោះមានសការៈអីហ្នឹងទាំងដែលមិនឆ្អែតផងហ្នឹង យើងមើលទៅឃើញអូលហឹបលហៈអីចឹងទៅមានបរិស័ទមានថាញាតញោមអីចឹងទៅតាមរយៈនៃថាប្រសង់អីគុណចាស់ហ្នឹងក៏មានលៀបមានសការៈមានញាតញោមរាប់អានជ្រះថ្លាអីតាមនឹងអញ្ចឹងទៅអាហ្នឹងក៏ ណាអាចជាអារម្មណ៍នៃសេចក្តីចំណែនអីទៅបានហ្នឹងឯងប៉ុន្តែដល់ទៅ យើងចាប់យកសេចក្តីត្រង់ឲ្យថា មានបានបណ្ណាក៏មិនអាចបំពេញនឹងចំណង់ក្តីត្រូវការបាននៅតែខ្វះខាត នៅតែត្រូវការនៅតែប្រាថ្នានៅតែទៀមទាហើយនឹងជួបវិបត្តិខកចិត្តយ៉ាងនេះជានោះរឿងក្នុងវត្តដាក់នឹងអញ្ចឹងយើងពិចារណាឲ្យឃើញវត្តដាក់ទុក្ខ ចាប់យកមកជាអារម្មណ៍នៃករណាបានទៅវាមានទីក្តីសុខណាយើងមានគោលពធัวដើម្បីបប្រតិបត្តិអប់រំណាប្រព្រឹត្តទៅតាមផ្លូវដ៏រៀបស្មើណាព្រះចរិយធัวហ្នឹងជាជាតិជុំចឹងទៅណាមិនមែនជារឿងចម្ពាក់វៈវិនអីជាមួយនឹង ញាតញោមចម្ពាក់វៈវិនអីជាមួយនឹងអ្នកស្រុកអ្នកភូមិឬក៏អ្វីនៅក្នុងโลกហ្នឹងទេចម្ពាក់វៈវិនហ្នឹងគឺខ្វាយខ្វល់ទៅដោយការជាប់ចម្ពាក់ហ្នឹងចា៎ជីវិតដែលប្រព្រឹត្តទៅដោយការមិនចម្ពាក់វៈវិនជាសុខទេដូចថាមុនបិណ្ឌបាតក៏ ទូទៅអញ្ចឹងទៅខានញហាន់អីពិចារណានឹងគឺខ្ញុំណាគ្រាន់តែលើកជីវិតបបិជិតដែលប្រព្រឹត្តទៅដូចថាបាក់សីក្រៅអន្ទាក់មរឹកក្រៅអន្ទាក់ហ្នឹងអត់ជាប់អន្ទាក់ហ្នឹងគឺយើងពិចារណាឃើញជាគុណដែលប្រព្រឹត្តទៅទៅតាម ព្រះមច្ចរិយធัวដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងមានក្តីសុខស្ងប់ហ្នឹងហើយដោយមានទីពឹងគុណតម្លៃទេវតាប្រអិនប្រព្រំគោរពបូជាដោយគុណគឺសិលសមាធិបញ្ញាហ្នឹងសីលាតិគុណហ្នឹងណាហ្នឹងហើយជាទីពឹងជាទៅស្ងប់ទៅនៅក្នុងជីវិតរបស់បព្វជិតហ្នឹង ហ្នឹងហើយហ្នឹងចឹងគឺយើងពិចារណាឲ្យបានជាអារម្មណ៍មានចិត្តនឹងឯងសុខស្ងប់ទៅវាដោះស្រាយបានគ្រប់បញ្ហាហ្នឹងប៉ុណ្ណាចឹងគឺដូចយើងលើកមកបាន ពីររឿងឯណាដែលយើងមានអនុសតិជ្រះថ្លាទៅក្នុងប្រគុណចឹងទៅអាហ្នឹងឯងក៏ជាឧទាហរណ៍ថាយើងមិនចំណែនអីជាមួយព្រះអរិយព្រះអរិយបុគ្គលហ្នឹងគឺថាមានសម្បត្តិពិសេសក្រៃលែងជាង សម្បត្តិក្នុងភព3តែយើងមិនចំណែនយើងបានអនុសតិជ្រះថ្លាទៅក្នុងសីលាតិគុណហ្នឹង អញ្ចឹងជាមួយគ្នានឹងសត្វលោកយើងមានអីដែលគូឲ្យចំណែនសត្វតែអ្នកក្រអ្នកលំបាកយើងនិយាយទៅតាមតណ្ហាណាហ្នឹងហើយក្រលំបាកហ្នឹងណាយើងកាន់យកវត្តដាក់ទុកហ្នឹងវាមានទាំង ទុក្ខសាច់និងសមុទយសាច់ហ្នឹងឯងវត្តទុក្ខហ្នឹងតួកិលេសតណ្ហាដែលយើងយើងមើលទៅឃើញគ្រប់គ្នាកំពុងតែត្រូវការប្រាថ្នានេះយើងយើងមើលឃើញជាសេចក្តីទុក្ខរបស់សត្វលោកត្រង់ដែលខ្វះខាតជានិច្ចត្រូវការជានិច្ចជាប់ជំពាក់យល់ណាហើយសបាយនិងខ្សែផ្សោយអីអីហ្នឹងអាហ្នឹងវាជារឿងស្រេកឃ្លានបានវាឆ្ងាញ់ហ្នឹងហើយដោយ កិលេសកាមហ្នឹងហើយវាឆ្ងាញ់ទៅក្នុងវត្ថុកាមហ្នឹងហើយយើងមើលទៅឃើញជារោគណារោគរោគនោះណាក្រៃលែងជាងរោគរូបកាយទៀតណាបើរោគរូបកាយហ្នឹងវាអាស្រ័យនឹងមានភពជាតិកំណើតហ្នឹងហើយហើយភពជាតិកំណើតហ្នឹងវាអាស្រ័យនឹងរោគផ្លូវចិត្តហ្នឹងកិលេសកាមហ្នឹងនាំឲ្យកើតនៅក្នុងកាមភពហ្នឹង វាមានទាំងអបាយភូមិទៀតក្នុងកាមភពហ្នឹងអញ្ចឹងយើងមើលទៅឃើញរោគរោគគឺណាដោយអំណាចចំណងហ្នឹងសេចក្តីត្រូវការហ្នឹងយើងមើលមើលយើងយើងមើលឲ្យឃើញគ្រប់គ្នាកំពុងតែខ្វះខាតឃើញអាសេចក្តីត្រូវការហ្នឹងគឺខ្វះខាតហ្នឹងឯងអ្នកកហបណៈវេសេអ្នកតតេកាមេសុវិជ្ជតិហ្នឹងគឺថា ទោះជាបានភ្លៀងកហបណៈរតនៈ7ប្រការមកក៏មិនអាចឆ្អែតបាននោះហើយយើងមើលទៅឲ្យឃើញជារោគរបស់សត្វលោកយើងហ្នឹងដែលយើងមើលទៅឃើញអញ្ចឹងទៅហើយត្រូវគ្នានឹងដែលយើងបានអប់រំសតិប្បដ្ឋានទៀតរឹតតែធ្វើឲ្យយើងណាដូចថាយល់ដឹងណា ទៅក្នុងបរមត្ថធัวជាឧបការៈឲ្យមកដល់ប្រកម្មដ្ឋានដែលមានបញ្ញត្តិជាអារម្មណ៍នេះជួយជួយទៅវិញទៅមកបាទណាដូចជានៅក្នុងបរមត្ថធัวយើងបានយល់ដឹងថាវាអត់មានអីជារបស់ណានាទេវាបានតែការវង្វេងប្រកម្មថាបោះអញបោះអញមានមានអញ ណាត្រូវបណ្ណាំងប្រជែងត្រូវប្រៀបធៀបគ្នាគឺវាវាបានតែសេចក្តីទុកលំបាកតែប៉ុណ្ណឹងទេត្រង់តែថាឲ្យវាមាន ស្អីជារបស់ខ្លួនឯងពិតប្រកបវាអត់មានទេទាំងអត្តាតួខ្លួនហ្នឹងក៏អត់ប៉ុន្តែវាមានតែសេចក្តីប្រកម្មដែលនាំឲ្យលំបាកហ្នឹងដល់អញ្ចឹងទៅវាជាឧបការៈមកដល់ការដែលមានសัตว์មកជាអារម្មណ៍ហ្នឹងឲ្យមានមេត្តាឲ្យមានករណាទៅតាមសភាពហ្នឹង អារម្មណ៍ដែលនាំឲ្យមានមេត្តាក៏មានមេត្តាទៅនាំឲ្យមានករុណាមុទិតាអីក៏មានតាមនឹងទៅដោយសារសតិប្បដ្ឋានវិបស្សនានឹងជាឧបការៈមកហើយសំសមថៈហ្នឹងណាមេត្តាករុណាអីអីហ្នឹងជាឧបការៈទៅដល់វិបស្សនាវិញដែលសមថៈវិបស្សនាហ្នឹងឧបការៈទៅវិញទៅមកហ្នឹងហើយ អាហ្នឹងគឺយើងអាចរក្សាចិត្តបានហើយហើយគ្រប់រឿងទាំងអស់ហ្នឹងឲ្យយើងយល់ថាវាជារឿងរបស់ចិត្តហ្នឹង10រឿង100រឿងអីក៏ដោយវានៅត្រង់ដែលចិត្តហ្នឹងដែលដឹងរឿងហ្នឹងហើយបើយើងរក្សាចិត្តហ្នឹងឲ្យមានសេចក្តីសុខគឺណារឿងខ្លះយើងអាល័យអញ្ចឹងទៅអានេះយើងពិចារណាថាយើងមុខតែចោលទៅទេ គាត់ណាមិនចាំបាច់និយាយដល់អាឡៃអីគ្រាន់តែនឹកឃើញណាវាមិននឹកផងវាភ្លេចទៅដូចយើងភ្លេចរឿងពីអតីតជាតិអញ្ចឹងណាអាឡៃស្អីបើយើងមិនដឹងជាតិមុននឹងស្អីផងហ្នឹងយើងគ្រាន់តែដឹងទៅតាមកខ្សែនៃពធគឺវាជារឿងរបស់វត្តដាក់អញ្ចឹងយើងមានតែអាឡ័យអតីតៈអី អានឹងបើយើងបានឃើញបដិច្ចសមុបាទទៅធัวដឹងអតីតៈហ្នឹងគឺដឹងដោយញាណណាបច្ចយៈបរិកហញាណសមសនញាណអញ្ចឹងវាអត់មានរឿងអាល័យទេយើងដឹងអតីតៈហ្នឹងប៉ុន្តែដែលវានៅក្នុងអាល័យអ្វីអ្វីដែលកន្លងទៅហ្នឹងយើងមកយល់ដឹងថាធម្មតាអាល័យហ្នឹងជាចិត្ត ធម្មតាទូទៅដែលមិនបានវឹកហាត់អប់រំហ្នឹងអ្នកណាក៏អឡោះអាល័យអីទៅតាមហ្នឹងអញ្ចឹងប៉ុន្តែយើងនៅអាល័យបានប្រហែលថ្ងៃទៅអានេះសំណាងឯងដែលវាអត់តាន់ស្លាប់ហ្នឹងហើយដល់អញ្ចឹងយើងនឹករលឹកថាវាមុខតែភ្លេចទៅដដែលទេអញ្ចឹងទៅណាមុខតែភ្លេចទៅទេយើងណែ ដូចថាអ្វីអ្វីបច្ចុប្បន្នហ្នឹងយើងមុខតែចោលទៅទេហ្នឹងឯងបើយើងកំពុងតែដើរចេញអំពីលោកហ្នឹងទៅកាន់លោកខាងមុខហ្នឹងហើយតាមដំណើរនៃបដិជ្ជសមុបាទធัวហ្នឹងអញ្ចឹងបើយើងមានការព្រាត់ប្រាសអីគ្នាក៏យើង ព្រមតាមនឹងទៅណាព្រមព្រាត់ព្រមបែកអីតាមនឹងទៅវាមុខតែបែកគ្នាមិនប្រហែលថ្ងៃទៀតទេបើថាវាមិនតាន់បាត់បង់ជីវិតទេយើងក៏យកពេលវេលាមកអប់រំចិត្តជាមួយធัวព្រះអង្គទៅអ្វីអ្វីហ្នឹងវាធ្លាប់ណាស់ហើយក្នុងវត្តសង្សារហ្នឹងនៅតែយើងឃើញសច្ចធัว នៅតែក្នុងការដែលយើងបានដឹងពធัวដែលព្រះអង្គសម្ដែងមកហ្នឹងគាត់ណាយើងអត់តាន់ដឹងហ្នឹងអ្វីអ្វីវាធ្លាប់ហើយជួបប្រត់អីទាំងអស់ហ្នឹងអញ្ចឹងយើងរៀនប្រត់រៀនចោលរៀនលះអីឲ្យហើយអញ្ចឹងទៅអាការដែលយើងប្រតិបត្តិដើម្បីលះបង់ឲ្យហើយហ្នឹង អាហ្នឹងគឺចូលទៅក្នុងផ្លូវព្រះនិព្វានណាទាំងណាអាចសម្រាប់សោតាបត្តមៈអីបានដូចជាបញ្ញខណ្ឌអីហ្នឹងវាត្រូវបែកធ្លាយហើយគឺបាត់បង់ជីវិតហ្នឹងណាគឺបែកធ្លាយនៅជីវិតិនត្រីហ្នឹងអញ្ចឹងរឿងបែកធ្លាយវាបែកធ្លាយណាតែដល់តែយើង អប់រំចម្រើនបញ្ញាយើងលះបង់មុនស្លាប់ហ្នឹងអាហ្នឹងដែលចូលទៅក្នុងផ្លូវព្រះនិព្វានហ្នឹងព្រោះមុខដែលស្លាប់ដដែលហ្នឹងមានមរណសតិជាបាតនៃវិបស្សនាគាត់ណាមុខតែស្លាប់មុខចោលដដែលអញ្ចឹងយើងចោលឲ្យហើយដែលយើងចោលហ្នឹងគឺយើងកំណត់ទៅលើការពិត នៃជីវិតហ្នឹងយើងមិនប្រកម្មហ្នឹងគឺយើងប្រគល់ឲ្យលោកហ្នឹងណាមិនតន់ស្លាប់មែនប៉ុន្តែគឺវាជារបស់ក្នុងលោកណារបស់ក្នុងលោកហ្នឹងឯងបានវាត្រូវជារៀបជាធិមរណៈហ្នឹងហ្នឹងឯងមាននរណាទៅកែប្រែទៅដណ្ដើមអីពីសភាពពិតហ្នឹងអញ្ចឹងបញ្ញាហ្នឹងឯងដែលមិនចាប់មិនប្រកាន់ហ្នឹងសម្រាប់ សោតាបត្តមៈសោតាបត្តផលអីអីទៅបានដោយសារយើងលះបង់ណាមុនស្លាប់ហ្នឹងមុខតែស្លាប់ហ្នឹងឯងហ្នឹងគឺរឿងដូចយើងឲ្យទៀនអញ្ចឹងនៅពេលយើងចារណាថាយើងស្លាប់ទៅយើងអត់មានយល់អីទៅបានមកកមសេនទេអញ្ចឹងមានតែប៉ុនយើងឲ្យទៀនអាហ្នឹងគឺយើងអាចលើកជាឧទាហរណ៍បានហើយ យើងយកសទ្ធាក្នុងទានដែលយើងចេះធ្វើហើយសិលអីអីនេះហ្នឹងហើយយើងសិលមានការលះបង់លបើមណាក្នុងហ្នឹងយើងពិចារណាឲ្យឃើញក្នុងការលះបង់ហើយបានយើងរក្សាសិលបានហ្នឹងណាគឺណាលះបង់បាបដែលជាប់ជំពាក់ជាមួយនឹងអារម្មណ៍កាមគុណ បាបដែលវាជាប់ជំពាក់ជាមួយនឹងអវ័យវ័យជាខាងក្រៅហ្នឹងយើងលះបាបហ្នឹងដោយសិលហ្នឹងគឺយើងលះបង់ដូចថាយើងត្រូវសម្លាប់សត្វដើម្បីឲ្យបានអីតែយើងលះបង់អ្វីដែលត្រូវបានរបៀបនឹងដោយការសម្លាប់ហ្នឹងហ្នឹងហើយអាហ្នឹងយើងលះបង់តើបានយើងរក្សាសិលបានហ្នឹងយើងទៅលួច យើងទៅកេងប្រវាញ់អីបោកប្រាស់អីគេហ្នឹងយើងកម្មសិលយើងលះយើងលះរបស់ដែលបានមកដោយផ្លូវខុសហ្នឹងការចិញ្ចឹមជីវិតខុសហ្នឹងយើងលះបង់ហ្នឹងបានយើងកម្មសិលកម្មសិលហ្នឹងគឺលើសពីទៀនណាដែលលើសពីទៀនក៏ហៅថាទៀនដែរហៅថាអភិយៈទៀនណាឲ្យការមិនភ័យដល់អ្នកដទៃ វាចានៅបញ្ញវេរាហ្នឹងគឺឲ្យសេចក្តីសុខដល់សពសត្វហ្នឹងឲ្យឲ្យជីវិតដល់សត្វទៅទៀតហ្នឹងហើយប៉ុន្តែអាហ្នឹងយើងមកមើលត្រង់ថាលះបង់កិលេសដែលវានាំឲ្យទ្រុសិលហ្នឹងហ្នឹងហើយប៉ុន្តែអាកិលេសហ្នឹងវាតេតួងទៅនឹងសម្បត្តិក្នុងโลกហ្នឹងវាជាប់ជំពាក់ហ្នឹងវាតោមនោះវាបទុះតោះអីអីហ្នឹងដោយសារការមិនឆន្ទៈហ្នឹងអញ្ចឹងសិលហ្នឹងវាលះបង់ទៀត ហ្នឹងហើយវាមានការលះបង់អញ្ចឹងហើយដល់អញ្ចឹងយើងអប់រំចម្រើនដល់ការលះបង់ហ្នឹងឲ្យមកដល់សមថៈមកដល់វិបស្សនាទៅទៀតហ្នឹងហើយដូចជាសមថៈឲ្យមានមរណសតិមកឲ្យស្លាប់អញ្ចឹងយើងគិតខ្វល់អីទៅដោយអត់ស្លាប់ហ្នឹងហើយរឿងរឿងខ្លះយើងយើងខ្វល់ពេកទៅមកពីយើងភ្លេចស្លាប់តាអញ្ចឹង ភ្លេចគិតពីសេចក្តីស្លាប់អាការគិតដល់សេចក្តីស្លាប់នេះនាំឲ្យយើងកាត់កង្វល់ហ្នឹងឯងព្រោះយើងខ្វល់ហ្នឹងខ្វល់ភ្លេចស្លាប់ទៅដូចជាថាសេចក្តីស្លាប់ទៅអាចស្លាប់ថ្ងៃហ្នឹងហើយយើងខ្វល់ខែក្រោយហ្នឹងមិនដឹងយ៉ាងម៉េចទេកូនចៅស្អីក្រុមគ្រួសារកិច្ចការងារអីអីហ្នឹងចឹងណាវាអាច ស្លាប់ព្រោះមរណសតិយើងគិតថាអាចស្លាប់ថ្ងៃហ្នឹងហ្នឹងហើយបើតែយើងគិតខ្វល់ដល់ទៅខានស្អែក3ថ្ងៃក្រោយ4ថ្ងៃ5ថ្ងៃ6ថ្ងៃ10ថ្ងៃមួយខែ10ខែមួយឆ្នាំខ្វល់គិតទៅអញ្ចឹងទៅហ្នឹងហើយខ្វល់ឯងឯងអញ្ចឹងទៅយើងអត់បាននៅរស់ដល់នឹងផងនោះហ្នឹងហើយ ការទុកខ្វល់ចឹងទៅហ្នឹងអាហ្នឹងដល់តែយើងគិតមកដល់សេចក្តីស្លាប់វាត្រូវកាត់អាកង្វល់នឹងចេញបាត់ហើយខ្វល់អីទៀតណាយើងមានបាននៅរស់ទៅខ្វល់ក្នុងរឿងហ្នឹងឯណាប៉ុន្តែបើវាអត់តន់ស្លាប់ទេ យើងវាបានឱកាសប្រើប្រាស់ជីវិតហ្នឹងអប់រំមរណសតិហ្នឹងទៅទៀត ដល់ទៅឧបចារៈសមាធិទៅហើយយើង មានទានមានសិលទៀតយើងទទួលយកពធัวហ្នឹងកម្មតែចិត្តដិតទៅទៀតណាកម្មតែយល់ដឹងពធัวបឋមរតនៈហ្នឹងទៅទៀតកម្មតែបានបំរើបរតនៈត្រៃហ្នឹងទៅទៀតអញ្ចឹងយើងបានប្រើប្រាស់ជីវិតហ្នឹងឲ្យចម្រើនជាកុសលធម៌ច្រើនទៅវិញមិនមែនរស់នៅ បំរើកិលេសវាយខ្វល់ទៅអាហ្នឹងវាយខ្វល់មកពីយើងពូងហែងជាប់ចម្ពាក់អញ្ចឹងទៅហ្នឹងហើយដល់អញ្ចឹងមានមរណសតិហ្នឹងលះបង់ទៅតាមសមថៈហ្នឹងលះបង់និវរណៈធัวហ្នឹងរួចទៅដល់ទៅមានតេដ្ឋានិបស្សនាហ្នឹងកម្មយកបរមត្តធัวមកជាអារម្មណ៍វាឃើញបរមត្តធัวហ្នឹងវាមានបច្ច័យឲ្យកើតឡើងវាជាផលនៃបច្ច័យ វាអត់មានអត្តាណាអ្នកសាងទេហើយអ្វីដែលកើតពីបច្ច័យវាស្ថិត នៅក្នុងត្រៃលក្ខធម៌ជាធម្មនិយមអញ្ចឹងអញ្ចឹងទៅគឺมันចាប់มันប្រកាន់នឹងទាំងរស់ហ្នឹងទាំងនៅរស់យ៉ាងប៉ុន្តែมันចាប់ប្រកាន់នឹងឯងហ្នឹងដែលជាផ្លូវនៃព្រះនិព្វានហ្នឹងគឺគោលធัวដែលពុទ្ធបរិស័ទយើងអប់រំនឹងឯងប៉ុណ្ណាហ្នឹងជាគំនិតដើម្បីយើងបានគិតជាមួយគ្នានឹង ពធัวព្រោះការដោផ្លាស់ជីវិតថ្មីជួនកាលយើងដោទៅជាបបិជិតទៅអីចឹងទៅឬក៏ដូនជីអីតាមហ្នឹងប៉ុន្តែយើងសិក្សាមើលដូចជីវិតព្រះរិយបុគ្គលអីរាវះអីអីហ្នឹងมันបានដោផ្លាស់ទីកន្លែងដោភេទអីទៅជាអ្នកបួសអីទេប៉ុន្តែដោគំនិតគិតខុសហ្នឹងមិឆាទិដ្ឋិអត្តានុទិដ្ឋិហ្នឹងមកជាសម្មាទិដ្ឋិ ឃើញសច្ចធម៌សមាទិដ្ឋិហ្នឹងទុក្ខេញាណังហ្នឹងគ្រាន់តែដូរគំនិតប៉ុណ្ណឹងទេគឺថាជីវិតហ្នឹងភ្លឺស្វាងគឺណាគឺពន្លឺពធัวហ្នឹងបំភ្លឺផ្លូវជីវិតឆ្ពោះទៅរកអមតៈហ្នឹងរួចផុតពីការវិលវល់កើតចាស់ឈឺស្លាប់ហ្នឹងហ្នឹងគឺជា ការដែលពុទ្ធបរិស័ទយើងចាប់ផ្ដើមជីវិតថ្មីដោយយើងបានគំនិតយល់ដឹងពីពធនឹងឯងទៅពធនឹងប្រាប់យើងប្រាប់អ្វីៗដែលជាការពិតនឹងឲ្យយើងយល់ដឹងយើងមិនងាយយល់ណាពធសំដែងមកយើងស្ដាប់ច្រើនមកប៉ុន្តែយើងយល់បន្តិចម្ដងបន្តិចម្ដងចឹងទៅផ្សំគ្នានឹងបុណ្យកុសលផ្សេងផ្សេងទៀតសម្រាប់ដោយការយល់ដឹងហ្នឹងណា លះបង់អាសេចក្តីប្រកម្មតែមានអត្តាទូខ្លួនទៅមានតែវិញ្ញាណដឹងអារម្មណ៍មានតែវេទនាសោយអារម្មណ៍ហ្នឹងយើងធ្លាប់ស្ដាប់រហូតមកហើយប៉ុន្តែថាការចាក់ធ្លុះនេះលះអត្តានុតិដ្ឋិនេះឲ្យវានៅតែនាមធัวដែលដឹងអារម្មណ៍តែប៉ុណ្ណឹងហ្នឹងហើយដល់អញ្ចឹងអត់មានយើងទៅប្រកម្មថាណាមានអីបានអីក្នុងលោកដើម្បី បណ្ណាំងប្រជែងដើម្បីចំណែនអីអត់មានទេគាត់យើងអត់មានសេចក្តីទុករបៀបហ្នឹងឯងព្រោះមនុស្សយើងកើតទុកច្រើនណាស់ដោយសារព្រៀបផ្ទឹមខ្លួនឯងនិងអ្នកអតីរស់នៅជាមួយគ្នាវាចេះតែព្រៀបផ្ទឹមគ្នាទៅវាកើតទុកត្រង់ដែលខ្មាស់គេអីអីហ្នឹងហ្នឹងឯងកំតែមានការព្រៀបផ្ទឹមវាអត់មានរឿងខ្មាស់គេវាអត់មានរឿងទុកគេហ្នឹងឯង ក៏ប៉ុន្តែយើងមិនមែនថាទៅរស់នៅតែឯងយ៉ាងបានយើងឈប់ខ្មាស់គេអីអីយ៉ាងដំណោះដោះស្រាយអញ្ចឹងអានឹងវាគ្រាន់តែថា ទៅតាមទីកន្លែងអញ្ចឹងទៅមិនមែនទីកន្លែងហ្នឹងជាអរិយមគ្គលះកិលេសអីណាថាយើងសបាយនឹងកន្លែងណាចម្រើនកុសលធម៌ឲ្យចម្រើនកន្លែងហ្នឹងអញ្ចឹងទៅទៅទីកន្លែងវាមិនមែនកុសលធម៌មិនមែនអរិយមគ្គទេហ្នឹងហើយចឹងកន្លែងណាដែលកុសលធម៌ចម្រើនឡើងវាយើងជួបពធនេះឯងចឹងហ្នឹងឯងចាត់ទុកថាជាកន្លែងយើង ជាកុហកក៏ដោយបាបចិត្តក៏ដោយទីណាក៏ដោយគឺថាមានពធัวឲ្យកុសលធัวចម្រើនឡើងកន្លែងហ្នឹងឯងដែលជាកន្លែងដែលយើងគួរសែកឬគួរអាស្រ័យហ្នឹងកុសលធัวចម្រើនឡើងអញ្ចឹងទៅអញ្ចឹងទៅជាមេត្តាករុណាទៅវិញនៅពេលដែលយើងនឹកដល់អ្នករតីមានអ្នករតីមកជាអារម្មណ៍ហ្នឹងដល់មេត្តាករុណាទៅ វាវាមានអាការខ្មាស់គេអីហ្នឹងឯណាយើងវាអត់បានយកអារឿងសម្បត្តិក្នុងโลกហ្នឹងជាលេខ1អីណាហ្នឹងឯងយើងយកដូចថាសីលังអភរណាំងសេដ្ឋังសិលជាអភរណៈដែលពីដើមយើងអត់តាន់ដឹងថាសិលហ្នឹងស្អាតល្អពិសេសអីយើងដឹងតែពីរឿងតតែងរូបកាយអីចឹងទៅ ហ្នឹងហើយអញ្ចឹងយើងប្រៀបផ្ទឹមទៅវាកើតຕົកឲ្យខ្មាស់ហើយអញ្ចឹងវាខំប្រឹងតាមហ្នឹងណាដល់ទៅយើងមានអលង្ការគឺសិលអលង្ការគឺសេចក្តីអត់ធន់ទៅរូបកាយមុំមុំប៉ុន្តែយើងដឹងខ្លួនថាវាមានសភាពសមរម្យជាពុទ្ធបរិស័ទ ថ្លៃធ្នូអស់ចិត្តអស់ចង់ខ្លួនយើងហ្នឹងអ្នកណាមើលមកមិនរឿងនឹងអ្នកដតីទេអារឿងនេះរឿងចិត្តរបស់យើងដែរយើងមិនកើតទុកគឺបានហើយចង់អ្នកដតីហ្នឹងគេវាស់យើងយ៉ាងម៉េចក៏តាមអ្នកដតីទេប៉ុន្តែវាសំខាន់ឲ្យតែយើងសុខចិត្តខ្លួនយើងដែរហ្នឹងយើង ដឹងខ្លួនថាបានជាឧបាសកឧបាសិកានេះពេញចិត្តណាស់ហើយឲ្យទៅថាព្រះពុទ្ធអង្គរាប់អានយើងជាជាកូនព្រះអង្គអនុជាតិបុត្រគឺយើងមានទីក្តីសុខហើយតែសុខហើយមានអីទៀតទៅផ្លូវចិត្តសុខសុខហើយយើងមិនទៅហួងហែងចិត្តអ្នករតីកុំឲ្យមើងងាយខ្ញុំកុំឲ្យ ធ្វើជាម៉ែតមកវាស់គ្នាអីអីយើងមិនទៅហួងហែងអ្នកអតីណាបានអត់ទេចឹងណារស់នៅមួយគ្នាអញ្ចឹងមែនវាគ្រាន់តែដូរផ្លូវចិត្តអញ្ចឹងទៅវាអស់ប៉ុណ្ណឹងប្រជែងទៅវាអត់ចំណែនទៅ ណាមិនតន់សមុជឆេតអីក៏ដោយប៉ុន្តែនៅក្នុងផ្លូវហ្នឹងផ្លូវពធัวហ្នឹងគឺផ្លូវទៅរស់សមុជឆេតណាប៉ុន្តែថាយើងនិយាយនេះវានៅក្នុងលំដាប់តាំងពីបតាំងកបហានៈវិខំបណបហានៈដោយសិលដោយសម្បថៈហ្នឹងទៅហ្នឹងសំខាន់គឺថាទីចិត្តយើងសុខហ្នឹងហើយគឺវានៅលើរក្សាចិត្តយើងទៅតា យើងមិនអាចរសាពិភពលោកមិនអាចរសាអ្នករតីមិនអាចហួងហែងអីទេប៉ុន្តែឲ្យតែចិត្តយើងមួយអង្គឯងម្នាក់ឯងនឹងសុខបានហើយគឺអាហ្នឹងឯងយើងត្រូវយល់ដឹងពីរឿងដែលថាយើងរស់នៅសប្ថ្ងៃហ្នឹងឲ្យតែចិត្តហ្នឹងដូចថានៅក្នុងប្រកម្មដ្ឋានឬអត់នឹកទៅរកអារម្មណ៍អីដែលនាំឲ្យអាឡ័យអតីតអីទេអារម្មណ៍ប្រកម្មដ្ឋានហ្នឹងអារម្មណ៍អីក៏ដោយក៏ឲ្យចិត្តសុខចិត្តស្ងប់ ហ្នឹងឯងមិនឲ្យយើងស្ដាយអ្វីដែលបាត់បង់ដែលព្រាត់ប្រាសដែលប្រែប្រួលអីអីទៅនឹងទេគឺថារក្សាចិត្តឲ្យតែសុខក្នុងអារម្មណ៍នៃប្រកម្មដ្ឋានគឺតែប៉ុណ្ណឹងគឺថាដោះស្រាយបានគ្រប់រឿងទាំងអស់រក្សាតែចិត្តយើងមួយនឹងឲ្យជាសុខតែប៉ុណ្្នឹងឯង រឿងផ្លិចណាណាក៏ក៏ផ្លិចទៅណាពីព្រោះមិនមែនយើងផ្លិចដោយរមិលគុណផ្លិចដោយខឹងដោយស្អប់ស្អីដោយវង្វេងវ័នអីទេគឺណាគឺនិយាយពីចិត្តបច្ចុប្បន្នហ្នឹងជាកុសលសពស្ងប់ចម្រើនដោយភាវនាអញ្ចឹងបាត់អីក៏បាត់ទៅវាស្រេចតែយើង មិនកើតទុកព្រាត់អីព្រាត់ទៅណាផ្លាប់ជួបអ្នកណា ភ្លេចគ្នាក៏ភ្លេចទៅគឺអត់អត់អត់មានបញ្ហាអីទេឲ្យតែចិត្តជាបច្ចុប្បន្ននឹងជាកុសលគឺណាប៉ុណ្ណឹងឯងដែលយើងអាចរក្សាបានហ្នឹងចាតែជាកុសលហើយកុសលភាវនាហើយប្រកម្មដ្ឋានហើយសុខហើយបានហើយវៃវៃមុខតែភ្លេចមុខតែចោលទៅចឹងទៅទេឲ្យតែយើងរក្សាចិត្តខ្លួនឯងឲ្យជាសុខអាហ្នឹងគឺថាស្ថិតនៅក្នុងការរក្សាចិត្ត ខ្លួនឯងតែមួយយ៉ាងហ្នឹងរំលឹកពុទ្ធដីកាដែលព្រះអង្គសម្ដែងក្នុងចតវៈហ្នឹងហើយមកនៅក្នុងរឿងអឺទុតជាដកហ្នឹងនៅក្នុងបល័យពិខុហ្នឹងលោកបានសក្កតិគីតែតែអឺលោកអ្នកប្រែហ្នឹងដែលបានអនាគាហ្នឹងឯង លោកបានអនាគាមែនតើតែលោកស្ដាប់វិជាដកមួយទៀតណាណាចក្រវាកៈណាចក្រចក្រពេណាយើងអានជាខ្មែរមកវាចាចរស្អាក្រទៅចាក្រពេសัตว์ហ្នឹងពួកប្រវត្តិពួកប្រវេកអីហ្នឹងមើលក្នុងរចនានុក្រមដាច់ហ្នឹងខ្ញុំណាដាក់រូបហ្នឹងអាហ្នឹងរូបសัตว์ ប្រវត្តិទេគេសេសត្វប្រវត្តិទេចាក់កាពីហ្នឹងដឹងសត្វមិនទេប៉ុន្តែសម្ដេចលោកដាក់ថាអាហ្នឹងប្រវត្តិប្រវេកអីហ្នឹងហ្នឹងឯងសត្វចាក់កាពីហ្នឹងព្រះបរមពុរិស័ទរៀនរាប់កើតហើយមកគូហ្នឹងអឺគឺរាហុលមេតាអតីតជាតិជាមួយគ្នានឹងព្រះបរមពុរិស័ទហ្នឹងជាចាក់កពៈហ្នឹងបល័យថាចក្រវា ណាចកជាងកវัวស្អាកហ្នឹងចក្រវាកៈណាហ្នឹងហើយអាហ្នឹងក្នុងនវកនិបាតណនវកនិបាតដីដកតែទៅតាមហ្នឹងយើងមើលទៅ59អីចឹងចាហ្នឹងហើយនវកនិបាតហ្នឹងបានលោកសម្រេចអនាគីហើយក្នុងចក្រវាកៈហ្នឹង ជាដកហ្នឹងព្រះបរមពុរិស័ទជាចក្រវាហ្នឹងជាសត្វចាក់ក្រពៀហ្នឹងមកគូយើងនិយាយសត្វថាញីឈ្មោលហ្នឹងណាគឺជាមួយនឹងរាហុលមេដានឹងឯងហ្នឹងមានសោជាតែឯងកាលហ្នឹងវិខវិខលេះឡោះណាអត់មានតនាមអីហៅថាវិខលេះឡោះហ្នឹងអញ្ចឹងទៅក្នុងកាលនោះលោកកើតជាក្អែកហ្នឹងឯងកើតជាក្អែក ហើយមានរឿងជជែកគ្នាអីអីចឹងហ្នឹងហើយខ្ញុំណាគ្រាន់តែមើលទៅ ចាប់បានទីក្តីត្រង់ឲ្យថាការហ្នឹងព្រះបរមពុរិស័ទណាមិនបៀតបៀនសត្វទេណាមានពាក្យដែលថាអ្នកខៀសៈហេតុបេអ្នកខៀសៈហេតុបេអីទៀតនិតក្រោមៈបាបាំងហ្នឹងហើយ ការោមៈហ្នឹងគឺយើងយើងយើងទាំងឡាយហ្នឹងពីរនាក់ហ្នឹងហ្នឹងជាដើមហ្នឹងមិនធ្វើបាបមិនមិនធ្វើបាបហេហេតុបិហ្នឹងសូមបីណាសូមបីព្រោះហេតុយើងប្រែអស់ណាសូមបីព្រោះហេតុខាសៈហ្នឹងគឺចំណីខាសៈហ្នឹងប្រែតែចំណីអាហារហ្នឹងឯង ម្នាក់ហ្នឹងបរិស័ទហ្នឹងឯងអ្នកហ្នឹងគឺការោមៈបាប៉ាំងហ្នឹងអ្នកការោមៈបាប៉ាំងហ្នឹងគឺបានន័យថាមិនធ្វើនៅបាបយើងទាំងឡាយមិនធ្វើនៅបាបខៀសៈហេតុបិសំបីព្រោះហេតុដោយដោយត្រឹមតែការបរិភោគហ្នឹងណាហ្នឹងឯងយើងបានក្អែកហ្នឹងគេថាអញ្ចឹង បោភោផ្លែឈើគេថាអញ្ចឹងព្រះរំពោរិស័តតែមានផ្លែឈើណាក្នុងទឹកក៏ឯងហ្នឹងគឺអត់ដឹងគេអត់ដឹងថាចាក់អាពាកហ្នឹងបោភោគអីទេឃើញនៅទឹកនឹងអញ្ចឹងវាដឹងថានៅទឹកបរិភោគត្រីហើយបើនៅតាមពិតបរិភោគសារាយទឹកសោះណាសារាយទឹកហ្នឹងឯងអញ្ចឹងបានថាអត់មានទៅបៀតបៀនសត្វអីអីទេក្អែកឯងតើ អាលិបអាលប់ឲ្យតែគេទុកអីគេហាលអីស្អីទៅបកែបកែឆក់បកែដណ្ដើមហ្នឹងហើយហ្នឹងហើយអាហ្នឹងវាជាប់ជាតិកំណើតចឹងមកសំបីច្រើនជាតិហើយហ្នឹងទានទៅដល់ជាពិខុហើយហ្នឹងមើលបួសជាពិខុហើយហ្នឹងលោកនៅ លេះលោះរឿងអាហារបរិភោគហ្នឹងហើយដូចថាមុនទៅផ្ទះមហាបាសិកាមហាបាសិកាវិសាខាឆាន់ហើយមិនណាមុនទៅទៀតទៅទៅផ្ទះលោកសិទ្ធិអាណាតវិនទៀតព្រមស្រួលអញទៅព្រះរាជវាំងទៀតគាត់ទៅដូចថាវាស្ទុះស្ទាទៅ ទៅរឿងឆាន់ហ្នឹងអើទេមកព្រឹកហ្នឹងអីទៅ វាថាលោកសបាយអាហ្នឹងវាគឺថាបើធ្លាប់ជាតិដំណើរពីក្អែកហ្នឹងហោហែមកហ្នឹងថាមកអញ្ចឹងណាតែបានស្ដាប់ពីវិជាដកហ្នឹងទៅបានសម្រាប់អនាគាវិផលហ្នឹងហ្នឹងអស់ហើយអស់រឿងលេះលោះអីជាមួយកាមគុណអីអីហ្នឹងហើយហើយទុតៈជាដកហ្នឹងហើយហ្នឹងគឺលេះលោះក្នុងអាហារហ្នឹងឯងព្រោះព្រះបរមពុរិស័ទ ណាព្រះអង្គឧបនិស្ស័យយើងមើលមើលឧបនិស្ស័យដែលព្រះអង្គអឺធ្លាប់បានជួយអីអីដោយលោកយៈសម្បត្តិអីអីហ្នឹងអញ្ចឹងទៅដល់មកជាភិក្ខុព្រះអង្គសំដែងពជាដកទៅមានឧបនិស្ស័យព្រះអង្គប្រកាសសច្ចធัวទៅក៏សម្រេចណាមគ្គផលហ្នឹងមានអញ្ចឹងដូចនៅក្នុងអឺ ទូតជាដកហ្នឹងរឿងហ្នឹងវាបរោះត្រង់ថាទូតហ្នឹងឯងទៅព្រោះណាបរោះហ្នឹងលេះលោះក្នុងអាហារហ្នឹងហើយព្រះបរមពុរិស័ទព្រះអង្គមានពេលសោយកិយាអីអីហ្នឹងម្ដង ដូចថាមានតម្លៃមួយសែនកហបណៈអីអីចឹងទៅហ្នឹងឯង ហើយហើយជួបជុំមហាជនអីអីដើម្បីព្រះអង្គប្រកាសអំពីអានុភាពនៃបុណ្យអីអីឲ្យអ្នកទាំងឡាយបំពេញបុណ្យកុសលអីអីចឹងទៅណាឲ្យយល់ដឹងដែលព្រះអង្គបានទទួលផលបុណ្យអីអីហ្នឹងដោយបុណ្យរបស់ទានសិលអប់រំចិត្តអីអីហ្នឹងដែលបានកញ្ញាសោយអីអីហ្នឹងហើយព្រះអង្គក៏ចែកទានអីអីចឹងបានដល់អ្នកស្រុកអ្នកភូមិអីអីហ្នឹង ដោយប្រហាប្រតិមេត្តាករុណាអនុគ្រោះហ្នឹងឯងមិនមែនរឿងបង្អួតបង្អអីទៅដោយសារកាយាអីហ្នឹងទេហ្នឹងឯងចង់សម្ដែងទស្សនភាពហ្នឹងដើម្បីឲ្យមហាជនហ្នឹងមានទំនុកទុកចិត្តទៅលើបុណ្យកុសលហ្នឹងដែលជួយឧបការៈគ្រប់ជំហាន គ្រប់ដំណើរជីវិតដែលពុទ្ធបរិស័ទយើង ប្រឹងតែពីធ្វើបុណ្យដើម្បីរក្សាជីវិត មានស្មារតីរសាចិត្តទៅហើយក្រៅពីនឹងបលេងយើងហៅបលេងលេងហ្នឹងលេងទៅតាមធម្មតាធัวទៅហួងហែងនាំតែកើតទុកហ្នឹងបើយើងធ្វើប៉ុណ្ណឹងថាបុណ្យកុសលយើងធ្វើបើយើងទំនុកទុកចិត្តនៅលើបុណ្យហើយនឹងស្មារតីហ្នឹងអង្គរៈសំខាន់ក្នុងការរក្សាចិត្តហើយហើយក្រៅពីហ្នឹងវាហួស អំពីការដែលយើងគ្រប់គ្រងហួងហែងអ្វីៗហ្នឹងគឺស្ថិតនៅក្នុងអសម្មោហៈសម្បជញ្ញៈហ្នឹងគឺការលេងគឺការលះបង់ហ្នឹងចឹងទៅបានយើងរឹតតែរសាចិត្តហ្នឹងនៅក្នុងមជ្ឈមបដិបទាផ្លូវទៅកម្មទីរំលត់ទុកហ្នឹងទៅទៀតហ្នឹងឯងអាហ្នឹងគឺសរុបមកក្នុងសេចក្តីថាយើងធ្វើបណ្ណានៃហើយអីស្អីទៀតគឺយើង លះបង់ទៅនឹងឯងបើយើងទំនុកទុកចិត្តនៅលើប៉ុនហើយម្យ៉ាងរៀបចំដើម្បីថាដំណើរជីវិតយើងបានសុខហើយនឹងឧបនិស្ស័យអស់ត្រឹមប៉ុណ្្នឹងហើយយើងដូចថាទីពឹងនៅលើប៉ុនហ្នឹងហើយព្រោះតែព្រះអង្គសម្ដែងថាទីពឹងខ្លួនហ្នឹងវាមានខ្លួនអីណាផ្សេងទៀតគឺប៉ុនហ្នឹងហើយប៉ុនពីលោកយៈដែលញ៉ាំងលោកកតរៈឲ្យកើតឡើងហ្នឹងក្នុងសតិប្បដ្ឋានហ្នឹងហ្នឹងហើយរួមកុសលធម៌ ប្រព្រឹត្តទៅដើម្បីអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងដែលថាខ្លួនទីពឹងខ្លួនហ្នឹងហ្នឹងឯងចឹងហើយបរោះនឹងឯងចាវាអត់ទ្រាំមិនបានធំក្លិនវាវាធ្លាប់លេះលោះជាក្អែកមកនោះហ្នឹងឯងអឺនឹងប្រមាណជាតិមកដល់ចឹងទៅលើកហ្នឹងវាមិនមែនក្អែកទេវាថាអញធ្វើម៉េចឲ្យបាន បរិភោគកិយារបស់ពរាជាហ្នឹងអញទ្រាំបានទេហ្នឹងហើយអញ្ចឹងទៅក៏រៀបចំខ្លួនអីស្រួលបួលស្រែកហ្មងទូលព្រះបង្គំជាទូតស្រែកមកអញ្ចឹងហើយអ្នកស្រុកអ្នកភូមិឮសូរតែទូតអញ្ចឹងបើកផ្លូវឲ្យត្រង់តែបើកផ្លូវនោះរត់វឹងមកមកដល់ហ្នឹងដណ្ដើមកាយាពរាជាបាចុកបាចុកហ្នឹងណា ហើយអង្គរៈពរាជាហ្នឹងគឺក្រាប៊ីសរៀនប៊ីសនឹងកាត់ក្បាលហើយណាហ្នឹងឯងក្នុងព្រះរដ្ឋាប្រាប់ចិត្តតែនឹងកាត់ក្បាលហើយពីពោះចូលមកអង្គរៈរក្សាវរាជាទៅហ្នឹងវាមានទោសត្រីសម្លាប់ហើយប៉ុន្តែព្រះបរមពុរិស័ទហ្នឹងអង្គហាមឃាត់ឲ្យបោភោគ នៅសល់ពីព្រះអង្គហ្នឹងឲ្យបរិភោគរួចចឹងទៅ បានសាកសួរថាអ្នកឯងថាទូតហ្នឹងទូតពីណាមកទូតណាណាហ្នឹងសំណួរសាកសួរហ្នឹងបានក្រាបទូលព្រះរាជាហ្នឹងខ្ញុំណាសរសេរមុនបកាថាទេបកាថានៅលើបង្និតហ្នឹងឯងបីវិគាថាហ្នឹងស្រួលស្រួលដែរទេវិគាថាពីរគាថាហ្នឹងខុសគ្នាបន្តិចហ្នឹង ហើយគាថាទី3ហ្នឹងគាថារបស់ព្រះរាជា ព្រះបរមពុរិស័ទហ្នឹងហើយក្រាបទូលព្រះរាជាមុននឹងពោលព្រះគាថាហ្នឹងអាបទូលថាវហារាជាអាហង្តណ្ហាទូតតោឧតរៈទូតតោក្នុង លោកអ្នកប្រែហ្នឹងលោកអត់បានប្រែឡើងឧតរៈទូតតោហ្នឹងដល់ម៉េចទាំងមុនទាំងក្រោយណាចឹងទៅខ្ញុំណាក៏ប្រែ តាមលំនាំដែលថាតណ្ហាទូតតោជាទូតតណ្ហានោះឧតរៈទូតតោជាទូតផ្ទៃឧតោណាហ្នឹងឯងនៅក្នុងបគាថាมันមានយ៉ាងប្រែទៅតាមហ្នឹងគ្រាន់តែថាខ្ញុំណាលើកយក ពាក្យដែលព្រះរាជាព្រះបរមពុរិស័ទពេញប្រតីមិនមិនត្រឹមតែមិនយកទោសទេគឺថាប្រទៀនអីអីសម្បើមណាពាក្យហ្នឹងពាក្យពាក្យដែលគេថាព្រះអង្គអត់ធ្លាប់ឮពីមុនមកអត់ធ្លាប់ឮអ្នកបានពោលពាក្យថាពាក្យពិសេសពាក្យមានប្រយោជន៍ហ្នឹងហើយនឹងព្រះអង្គរាប់រាប់ថាយើងទាំងឡាយហ្នឹងទាំងព្រះអង្គទាំង មនុស្សម្នាទាំងឡាយហ្នឹងគឺថាវាអញ្ចឹងមែនគាត់ណាសច្ចៈមេតាំងណាសច្ចੰអេតាំងសច្ចៈមេតាំងរាពាកនេះគឺរាពាកពិតណារាជាទ្រង់រាសម្ដាប់ហើយព្រះអង្គចាប់យកថាពាកពាកហ្នឹងពាកពិសេសហើយយើងអត់ធ្លាប់ដែរបានស្ដាប់មកតែមហារាជៈហាំងតណ្ហាទូតតោអាហ្នឹងម្នាក់ឯងយទូតតោទៅដល់ មានទូតាអីនៅក្នុងនេះថាសត្វទាំងឡាយច្រើនហ្នឹងឯងអ៊ីមេសត្វតេឬក៏អ៊ីមេសត្វតាអីចឹងទៅមានហ្នឹងទូតាទៅតណ្ហាទូតាឧត្តរៈទូតាអីតាមហ្នឹងអានេះទូតោណាតណ្ហាទូតោឧត្តរៈទូតោហ្នឹងឯងហើយបានតមកថាតណ្ហាម៉ាំង អនាពេទ្វាអនាពេទ្វាប្រែតែបង្កប់វិជាហើយណាហ្នឹងហើយតណ្ហាមៀងណាអនាពេទ្វាហ្នឹងយើងត្រូវដឹងពាក្យអនាពេទ្វាហ្នឹងគឺបង្កប់វិជាហើយទូតតាំងកាត់ថ្វាហ្នឹងគឺថាបានតែងតាំងទូតពេលបង្គំហ្នឹងឲ្យធ្វើជាទូតទូតតាំងកាត់ថ្វាហ្នឹងហើយពេលសេសេតេហ្នឹងបញ្ជូនពាក្យ ពាក្យហ្នឹងអញ្ចឹងយើងផ្គុំនេះទៅតែនិយាយថាបបិទ្ធមហារាជខ្ញុំព្រះអង្គឬក៏ថាទូលព្រះបង្គំហ្នឹងអហង្ណាហ្នឹងហើយយើងនិយាយជារាជស័ព្ទទៅថាទូលព្រះបង្គំជាខ្ញុំអីចឹងទៅខ្ញុំព្រះអង្គអីហ្នឹងក៏បានអហង្ហ្នឹងគឺថាតណ្ហាទូតតោឧត្តរៈទូតតោហ្នឹងគឺថាជាជាទូតរបស់តណ្ហាជាទូតរបស់ផ្ទៃពោះពោះផ្ទៃពោះយើងហ្នឹងណា កាពះហ្នឹងហ្នឹងឯងតណ្ហាមាំងហ្នឹងតណ្ហាហ្នឹងយើងមកប្រែ ត្រង់ឲ្យថា ទូតតាំងកាត់ថ្វាហ្នឹងបានតែង តាំងទូលព្រះបង្គំហ្នឹងឲ្យធ្វើជាទូតទូតតាំងកាត់ថ្វាណាអឺឲ្យធ្វើជាទូតហើយពេសេសៃតេហ្នឹងពេសេសេហ្នឹងគឺបានបញ្ជូនទូលព្រះបង្គំ អាណាពេទ្វាហ្នឹងបានបង្កប់បញ្ជូនឲ្យដោយការបង្កប់ហ្នឹងបង្កប់បញ្ជាមកថាថ្វាំងកិច្ឆាហេតេនេះហ្នឹងឯងចឹងយើងតូលទាំងអស់ហ្នឹងមកថាមហារាជជាអហង្តណ្ហាទុតោអតរៈទុតោតណ្ហាមំអនាពេតវាតវាំងកិច្ឆាហេតេ ទូតាំងកត្វាទេសេសីតេហ្នឹងហ្នឹងបានទីក្តីថងថាបបិទ្ធមហារាជទូតព្រះបង្គំហ្នឹងជាទូតរបស់តណ្ហាទូតរបស់ផ្ទៃតណ្ហាហ្នឹងបានតែងតាំងទូលព្រះបង្គំហ្នឹងឲ្យធ្វើជាទូតហើយបាន បញ្ជូនទូលព្រះបង្គំដោយបង្កប់ថាថ្វាំងកេឆាហេតេថាណែឯងចូលទៅអាហ្នឹងប្រែចុងក្រោយអញ្ចឹងណាតវាំងតវាំងគឺអ្នកឯងណាអ្នកឯងកេឆាហេតេកេឆាហេណាហ្នឹង តវាំងគេឆាហេហ្នឹងឆាហេតេហ្នឹងគេឆាហេហ្នឹងអ៊ីតេហ្នឹងគេឆាហេហ្នឹងចូលណាចូលអ្នកឯងទៅណាបង្កប់វិជាទៅណាទៅទៅដើមបាយវិរិជាហ្នឹងឯងហ្នឹងបានស្រែកទៅទូពេលបង្គំជាទូតហ្នឹងណាដូច្នេះគឺពលហ្នឹងបើបានគិតទុកជាមុនថាអញ្ចឹងអាហ្នឹងអត់មានកុហកទេណាគេអាហ្នឹងត្រឹមត្រូវ ហើយជាពាក្យមានជំរឿទៀតធ្វើឲ្យព្រះរាជាព្រះបរមពុរិស័ទព្រះអង្គទទួលបានអានឹងយើងកុំឲ្យចិត្តតែលេងទៅពីទៅពះមួយណាណៃបានទេណាគេវាយងាប់អានេះដោយសារថាមានបន់មកជាមួយនឹងព្រះបរមពុរិស័ទព្រះអង្គបែរទៅជាប្រទៀនសម្បើមប្រទៀន គោក្រហមរោហិណីណាំងហ្នឹងប្រែតែគោក្រហមអើពួរក្រហមពាក្យប៉ុណ្ណឹងរោហិណីណាំងកែវាំងហ្នឹងវាគោតែព្រះរាជាព្រះអង្គរងសម្ដែងនៅក្នុងពាក្យថាណាណាតមេអតិទេព្រះមណៈរោហិណីណាំងនឹងគេថាព្រះអង្គគេវាំងវិសាសង្ឃសហណាបងកវេណៈណាអានឹងគោបាទាំង ណាអឺគោគោពួរក្រហមហ្នឹង1000ហើយហើយថែមទាំងគោដែលរក្សាហ្វូងគោនឹងទៅទៀតណាហ្នឹងហើយពីព្រោះព្រះអង្គទទួលពាក្យទូតោហេទូតាសៈហ្នឹងណាគឺថាយើងហ្នឹងវាសិតតែជាទូតហ្នឹងហើយនៅក្នុងសេចក្តីនៃពាក្យថាហ្នឹងហ្នឹងណា ទាំងអស់តែគ្នាហ្នឹងជាទូតទាំងអស់តែគ្នាហ្នឹងមានមកនៅក្នុងដែលថាមេយ៉ាងណាមេយ៉ាងមេយ៉ាំប៉េហ្នឹងគេថាមេយ៉ាងយើងទាំងអស់គ្នាទាំងព្រះអង្គទាំងឯងហ្នឹងមេយ៉ាំប៉េហ្នឹងហ្នឹងឯងសិតតែជាទូតណាភវមៈហ្នឹងអាហ្នឹងវាក្នុងន័យថា វាមានអាតណ្ហាហ្នឹងមកវាកើតមកអញ្ចឹងវាវាស្មើគ្នាវាដូចគ្នាព្រោះវាមគ្គហ្នឹងហ្នឹងឯងទៅគេថាហ្នឹងហ្នឹងមើទូតជាដកហ្នឹងអឺយសត្ថាទុរិប មាយន្តិណាគេថាទូរមាយន្តិហ្នឹងទូភេបង្គំហ្នឹងមកពីចម្ងាយណាទូរាំងអាយន្តិហ្នឹងមកពីចម្ងាយហើយមកហ្នឹងមកសូមណាអមិតតំបេយាចេតងហ្នឹងគឺថាដើម្បីសូមសំបីជាមួយនឹងអ្នកណាមិនមែនជាមិត្តអីក៏ដោយដឹងតែពីសូមហើយមកហ្នឹងហ្នឹងឯងអឺ ដើម្បីប្រយោជន៍ដល់ផ្ទៃណាណាយសត្វថាណាដើម្បីប្រយោជន៍ដល់ផ្ទៃណាណាពីព្រោះទូវេបង្គំហ្នឹងវាជាជាទូតរបស់ផ្ទៃនោះណាហ្នឹងឯងតាស័កហើយនឹងឧតរៈអសៈហាំងបោគ្នាទៅទៅជាតាសកតរៈសៈហាំងណាទូព្រះបង្គំហ្នឹងគឺជាទូតរបស់ផ្ទៃនោះ អានឹងវាទទួលពីយះសត្ថាមកណាដោយប្រយោជន៍ផ្ទៃណាណាគេថាទូលពេលបង្គំហ្នឹងជាទូតរបស់ផ្ទៃនោះឯងទូតរបស់ពស់ហ្នឹងណាហ្នឹងឯងហើយបានអាហ្នឹងពោលដូចគ្នាទេពីគេថាហ្នឹងដូចគ្នាតរៈណាតាសតាសៈទៅជាតាសៈតាសៈតរៈសហੰណាបូកនឹងអហੰទូពេលបង្គំហ្នឹងជាទូតនៃផ្ទៃនោះ ហើយបានមេមេកុច្ឆៈរថេសភៈហ្នឹងបបិទ្ធព្រះអង្គដល់ប្រសើរនៅក្នុងកងកងតបនៃរត់ហ្នឹងហ្នឹងរថេសភៈហ្នឹងសូមព្រះអង្គទ្រង់កុំក្រោតខឹងទូលពេលបង្គំមេមេកុច្ឆៈហ្នឹងហ្នឹងឯងបកទៀតចេះពោលបកហ្នឹងហ្នឹងឯងហើយ ត្រង់ថាយសតិវាចរតោចៈវសមាយន្តិមានវាហ្នឹងគឺណាមាននប់ហ្នឹងហៅខ្លួនឯងមាននប់ហ្នឹងវសមាយន្តិហ្នឹងគឺអាយន្តិប្រែតែមកឯងតែនៅក្នុងក្នុងទីនេះគឺថាប្រែថាលុះនៅក្នុងអំណាចគេថាមកហ្នឹងមកក្នុងអំណាចណាវៈវៈសមាយន្តិហ្នឹងវៈសង្ឃអាយន្តិហ្នឹងថាមកក្នុងអំណាចបានតែលុះក្នុងអំណាច ហ្នឹងឯងលួចក្នុងអំណាចនៃនៃផ្ទៃណាហ្នឹងឯងយស័កនេះឯងទាំងយប់ទាំងថ្ងៃទៀតយស័កទិវាចរតតោចៈនេះដែលលុះនៅក្នុងអំណាចនៃផ្ទៃណាទាំងយប់ទាំងថ្ងៃនឹងឯងអញ្ចឹងបានពោលដដែលទៀតណាតសតរសហੰងទូភេបង្គំហ្នឹងគឺជាទូតនៃផ្ទៃនោះឯងមេមេកោចឆរថេសភៈហ្នឹង អញ្ចឹងបានបរិជាអង្គទ្រង់ព្រះសម្ដាប់អញ្ចឹងទៅព្រះអង្គបាននឹកក្នុងប្រតិថាយើងមិនធ្លាប់បានស្ដាប់មកណាហើយក៏ពោលក្នុងសេចក្តីហ្នឹងដែលមិនធ្លាប់បានស្ដាប់ពីមុនមកហ្នឹងនៅពេលហ្នឹងហ្នឹងឯងហើយក៏បានសម្ដែងទៅគាថាហ្នឹងតេតេមិទេព្រះមណៈរយនៃនាងគវៀងសហសង្ឃសហបងកវេនអ្នកហ្នឹង ហ្នឹងឯងទូតោហេទូតាសៈរថាំងលតេជាងនិយមបេតាសេវៈភវមៈទូតាតេអឺហ្នឹងឯងយ៉ាងចំណាំចំណាំអញ្ចឹងទៅហើយយើងយល់ស្គាល់បល័យហ្នឹងអង្គទ្រង់សម្ដែងចង់ឲ្យថាតេតាមិតេព្រាមណៈមនាព្រាមហ្នឹងព្រះអង្គទ្រង់ហៅទៅព្រាមហ្នឹងតេតាមិតេ ទតិមិហ្នឹងគឺយើងឲ្យណាព្រះរាជាថាតែយើងឲ្យដល់អ្នកណាតេតិមិតេព្រាមណៈរយណែនាងកិវាំងនៅគោពូក្រហមសហសង្ឃប្រព័ន្ធសហព្រមដោយណាហើយហ្នឹងប៉ងកវេនអ្នកហ្នឹងគឺថាគោបាគោដែលរក្សាហ្វូងគោពួកគោឲ្យមានអញ្ចឹងអញ្ចឹងហ្នឹងឯងប៉ងកវេនអ្នកហ្នឹងហើយ បានទូតតោហេទូតតាសៈណាទូតតោហេទូតតាសៈណាគឺថាយើងជាទូតដូចគ្នាហ្នឹងមិនឲ្យយ៉ាងម៉េចបានទៅគេថាកថាងអ្នកតេជាងណាហ្នឹងឯងកថាងអ្នកតេជាងហ្នឹងក្នុងសេចក្តីដែលថាអ្នកតេជាងមិនឲ្យប៉ុន្តែមានកថាងមួយនេះក្នុងដីថាមិនឲ្យមិនបានណា មានរឿងអីដែលថាមិនអោយអានឹងក្នុងន័យអញ្ចឹងពាក្យកថាហ្នឹងណាហ្នឹងគឺបានន័យថាសម្រាប់ថាត្រូវអោយហ្នឹងឯងណាពិតមែនតែមានពាក្យថាអ្នកពាក្យជាងតែមានកថាហ្នឹងមួយណារឿងអីដែលថាមិនអោយបើយើងជាទូតដូចគ្នាហ្នឹងវាយ៉ាំប៉ែកនេះហ្នឹងឯងយ៉ាំប៉ែកណាណាតាសេវៈគឺតាសៈនិងអេវៈហ្នឹងតាសៈហ្នឹងគឺតម្ដៅយក ត្រង់ដែលថាវាវាជាផ្ទៃវាជាតណ្ហានោះណាហ្នឹងហើយភវមៈទូតាតៈនេះអាហ្នឹងវាទាំងអស់គ្នាវាទូតាតៈហ្នឹងហើយគេថាមេយ៉ាំបេហ្នឹងសំបីយើងទាំងអស់គ្នាហ្នឹងសំបីយើងទាំងអស់គ្នាហ្នឹងតាសេវៈភវមៈទូតាតៈណាគឺបានន័យថាវាសុទ្ធតែជាទូតណាសុទ្ធតែជាទូត តាស័កហើយនឹងអេវៈហ្នឹងទូតតាស័កហ្នឹងគឺទូតផ្ទៃទូតតណ្ហាហ្នឹងស្មើគ្នាដូចគ្នាអញ្ចឹងកថាងអ្នកតេជាងបើណារឿងអីដែលថាយើងមិនអោយដល់អ្នកឯងយើងត្រូវតែអោយនឹងឯងហ្នឹងហើយអញ្ចឹងនៅក្តីជ្រះថ្លាសូមអនុមោទនា